សួស្តីសូមចេញវីដេអូមួយវីដេអូនេះគឺរៀនអំពីព្យញ្ជនៈព្យញ្ជនៈខ្មែរយើង33តួឬ42តួហើយវីដេអូនេះក៏ ប្រាថ្នាអនុគ្រោះចំពោះអ្នកដែលមិនចេះអានអក្សរដែលមិនធ្លាប់ចូលសាលានឹងឲ្យចេះអានអក្សរបានជាវិធីងាយងាយឆាប់ចេះយើងមើលផ្សេងចំណៈ33តួឬ42តួបែបទី1បែបទី1នេះមាន33តួ ហើយបែបទី2នេះមាន42តួយើងធ្លាប់ដឹងមកហើយថាវិធីរៀនអក្សរខ្មែរយើងហ្នឹងគេតែងតែរៀនដោយរបៀបនេះ ជាទូទៅតាមសាលាតាមអីហ្នឹងចំនួនចំនួនអក្សរឬព្យញ្ជនៈហ្នឹងមាន33តួ ហើយចែកចេញជា5វគ្គនិង1សិស្សវគ្គឬថាវគ្គជាងក្នុងវគ្គនេះមាន5 5រហូតដល់5វគ្គវគ្គទី6នេះមាន8 8អសរគេហៅថាអវគ្គព្រោះវាអសរដែលដសាសចេញអំពី5វគ្គខាងនេះនឹងចាំបង្ហាញរឿងទំ តាមទំនៀមឬតាមក្បួនដែលយើងរៀនអក្សរខ្មែរណាតែក្នុងវីដេអូនេះគឺបង្ហាត់បែបទី2នេះទេដើម្បីឲ្យឆាប់ចេះលឿនហើយមុននឹងបង្ហាត់នៅបែបខាងទី2នេះគឺគាត់រៀបរាប់ជានិទានខាងដើមប្រាប់មូលហេតុខ្លះទើបយើងមកចូលរៀននៅ បែបទី2នេះ ចឹងបែបទី1ហ្នឹងគេគេតែងអញ្ចឹងឯងគេគេអានសរសេរមកតាមលំដាប់រហូតដល់អមកវគ្គទី1មាន5មកដូចជាកខកខម5តួមកវគ្គទី2ចឆជឈញ5តួមកវគ្គទី3ដថដធន5តួមកវគ្គទី4តថតធន 5តួមកវគ្គទី5បផពផមក5តួមកអញ្ចឹង25ហើយទី6នេះមាន8គឺយោរលវសហលអ8តួអញ្ចឹងរួមទាំងអស់ទៅ5 5 25 8មក33 ហើយផ្សេងជាអ្នកទាំង33តួយើងធ្លាប់ដឹងហើយថាចែកចេញជាពួកអនិងពួកអូផ្សេងជាអ្នក33តួយើងទីនេះ42តួបែកហ្នឹងយើងបាននិយាយសិន33តួហ្នឹងចែកទៅជាពីរពួកទៅគឺពួកអមួយពួកពួកអមួយពួកហើយពួកអមានប្រមាណ យាយពូកអពូកអថាមានមានដាក់នេះមួយទៀតបាននៅក្រោមអញ្ចឹងពូកអមានអក្សរពណ៌ក្រហមមាន15តួនេះនេះពូកពូកអគឺក្នុងវគ្គទាំងទាំង5មានចេញជាអ្នកតួទី1ទី2រហូតមក10 បន្ទាប់មកក្នុងវគ្គទី3នេះ មានណអសនេះមួយដែរណព្យញ្ជនៈនេះមួយដែររាប់ថាជាពួកអដែរព្រោះហេតុអីក៏យើងចាត់ថាពួកអនិងពួកអណឬថាសហលអបូកទៅវា15ហ្នឹងដោយសារថាវាហ្នឹងសំឡេងវាដូចអក កក្តីខក្តីចក្តីរហូតដល់សហលហ្នឹងឬថាអវាហ្នឹងគឺយើងសង្កេតមើលទៅកអខអចឹងណាអអអញ្ចឹងវាដូចជាមានស្រៈអនៅនៅបង្កប់ក្នុងនឹងអញ្ចឹងអញ្ចឹងតែបើតាមពិតទៅគឺវាមានអនៅក្នុងកក្នុងខហ្នឹងឯង ហើយស្រអយើងធ្លាប់ស្គាល់ហើយស្រអគឺដូចជាមង្គលមួយអញ្ចឹងស្រអបាទជាអ្នកខ្លះមិនដល់មិនធ្លាប់ស្គាល់ទេតែវារបៀបជាដូចជាមង្គលមួយ ពេលនេះដូចជាបង្គោលមួយនេះអញ្ចឹងយើងហៅស្រអអ្នកធ្លាប់ដឹងក៏មានអ្នកមិនធ្លាប់ដឹងក៏មានអញ្ចឹងវាសាភ្លេងជាអ្នកហ្នឹងវាមានសម្លេងដោយបង្កប់ពួកអនៅខាងក្នុងសម្លេងដោយអខខចឆអញ្ចឹងទៅទៅឲ្យឈ្មោះវាថាជាពួកអមាន15ហ្នឹងហើយពួកធាវនេះកខង Church Churchill ដល់ Turner រហូតមកដល់ Euro Lover វាដូចជាសម្លេងស្រៈអនៅខាងក្នុងអអញ្ចឹងទៅទៅឲ្យវាជាពួកអអញ្ចឹងបើចែកទៅ ថាពួកអគេនិយាយពួកអពួក K ហ្នឹងមាន18តួយើងរាប់មើល3 6 8 11 14 18ហើយខាងហ្នឹងគាត់រៀបរាប់ប៉ុណ្ណឹងទេតែយើងបំណងបំណងក្នុងទីនេះមករៀនផ្នែកខាងនេះវិញខំពីក្បួនខាងដើមនេះក្នុងទីនេះយើងរកចាត់វាជា5ដូចគ្នា ជា5វគ្គ ហើយនឹង6វគ្គទាំងអសេសវគ្គនេះតែក្នុងវគ្គទី1មានរហូតទៅដល់6អក្សរវិញនេះហើយរៀបក៏មិនមានលំដាប់តាមខាងដើមនេះដែរគឺរៀបថាយកអក្សរកមួយក្នុងពួកអមួយនិងកពួកអមួយមកដាក់ចិត្តគ្នាវិញឲ្យ ជាគូគ្នាអានទៅដូចជាជួននៃនៃពាក្យ មិនមែនសូសំឡេងក្នុងក្នុងនឹងដូចគ្នាទេមួយកមួយកអញ្ចឹងអនិងអទេសំឡេងតែវាជាសូដូចជាគូជួនឹងដូចកកខខងងកន្លែងនេះអាចដាក់ថាកកខខងងអញ្ចឹងក៏បានដែរដល់យើងទៅថាពួកអនៅមុនអញ្ចឹងទៅក៏ធ្វើ ងនឹងមុនងទៅតែបើអានជួនបាត់ស្រួលកកខខងងចឹងមកចជឆឈញញតែដាក់ញមុនចជឆឈញញវាមិនទៅវាធ្លាប់អានមែនទែនទៅឈរញើតែម្ដងមកអ្នកទៅដាក់ញមុនទៅដូចយើងមិនសូវស្រួលមាត់តែដើម្បីធ្វើឲ្យវា មួយគូគ្នាថាពួកអវាមុនអញ្ចឹងទៅរត់ចាក់ជាងអញ្ចឹងទៅអញ្ចឹងចាក់អញ្ចឹងវិញកកខខងង6តួអញ្ចឹងក្នុងពួកនេះវាមានរហូតដល់42តួឯណោះហើយយើងមើលយើងសង្កេតមើលកន្លែងងនេះក្នុងទីនេះអត់មានទេហើយតាមដែលក្បួនរៀនមកគឺរៀនខាងនេះចប់ហើយយើងប្រាថ្នាដើម្បីនឹង យើងប្រាថ្នាដើម្បីនឹងធ្វើទៅធ្វើងនេះឲ្យទៅជាងដូចជាចេះដូចជាងចង់បានទៅជាងគេបន្តយកថ្មីបន្តមកយកថ្មីបន្តមកបន្តឬក៏បន្តពីរនេះឬថាសមកចង់ខ្លាយជាសយើងដាក់ស្រីស័ព្ទនេះឲ្យខ្លាយទៅជាសអញ្ចឹងមកហ្នឹងយើងរៀនចប់ហើយទៅយើង យើងធ្វើតាមក្រោយទៀតឲ្យកើតជាអសរយ៉ាងនេះជាដើមតែក្នុងទីនេះមិនបានអឺធ្វើអញ្ចឹងទេគឺយកសរុបមកតែម្ដង មិនបាននិយាយថាងនេះកើតអំពីងហើយបន្តទៅទៅផ្លាយជាងអត់ទេយើងចង់ប្រាប់ឲ្យអស់តែម្ដងថា អសរកគឺអសរកកអសរកខអសរខខអសរខងអសរងងអសរងបើចង់សរសេរអសរកគឺកតែម្ដងកកតែម្ដង ខខខខហើយចុះចូលសរសេរអក្សรงអសរសេរអក្សรงអញ្ចឹងសរសេរអញ្ចឹងខ្ញុំចាំបាច់ថាងបន្តពីរសងងសរសេរយ៉ាងម៉េចសេអញ្ចឹងមកងសរសេរយ៉ាងម៉េចសេអញ្ចឹងមកដូចគ្នាញក៏អញ្ចឹងដែរសរសេរសញសេអញ្ចឹងមកសរសេរសពសរសេរសមអញ្ចឹងមកសរសេរសយសរសេរសរសរសេរអសសអឺស សេរអក្សរហសរសេរអអញ្ចឹងមកមិនចាំបាច់យកមកផ្សំឲ្យគ្នាទៀតទេហើយតន្ទិញចាំឲ្យចាំមកថាសរសេរយ៉ាងម៉េចយ៉ាងម៉េចទៅចប់ជាមិនចាំបាច់មានកិច្ចមិនថែមព្រាញជាអ្នកប្រមាណតួថែមក្មេងកដុលព្រាញជាអ្នកប្រមាណតួថែមត្រីសាប់ឬសក់កនឹងទៀតបាច់ទេអញ្ចឹងវិធីនេះចាត់ផ្លែចំពីវិធីខាងដើមហើយព្យាយាមមកចាំ ទាំងអស់មកថាយ៉ាងម៉េចយ៉ាងម៉េចហ្នឹងសសសរសេរយ៉ាងម៉េចហ្នឹងឲ្យចាំអស់មកអូយើងរៀនចង់ចេះភាសាឯណានេះមួយគឺសំខាន់បំផុតរឿងផ្សេងជាអ្នកឲ្យចេះទាំងអានចេះទាំងសរសេរតមកយើងទៅប្រកបស្រួលកាលណាយើងមិនចាំគ្រឹះខាងដើមនេះទៅប្រកបបានឲ្យប្រកបអត់ចាំ នេះជាវិធីសាស្ត្រមួយហើយយើងអានវាចង្វាក់ទី1មាន6តួទៅកកខខងង6វគ្គទី2ចជឆឈញញ6វគ្គទី3ដដថធណន6មកវគ្គទី4តតថធបប 6មកអញ្ចឹងនៅក្នុងទីនេះចំណាំមើលទីនេះហើយនិងទីនេះជួរក្រុមទី3វគ្គទី3នេះវាបញ្ចប់ដោយអក្សរណអញ្ចឹងបើយើង ចាត់ជា6វាត្រូវខ្វះ1ហើយណនេះមិនអាចទៅដាក់ត្រីស័ព្ទដូចសឲ្យបានទេទំនៀមថាតែយើងកុំគិតថាដាក់ត្រីស័ព្ទអីយើងគិតថា ណនេះវាធម្មតាជាគូមើលកកគូគ្នាខខគូគ្នាងងគូគ្នាអញ្ចឹងណនេះវាវាគូជាមួយនឹងណតែវានៅក្នុងវគ្គខុសគ្នានេះយើងមើលខាងនេះអញ្ចឹងទៅក៏ចាត់វាដកអសននឹងមកធ្វើជាគូរបស់ណក្នុងវគ្គនេះទៅដល់វាវគ្គទី4ដល់វគ្គទី3វិញហើយបើអញ្ចឹងសល់តែ4តួ សល់តែ4តួมันអាចមាន6តួស្មើទេអញ្ចឹងក៏យកអសតប៉ដែលដែលយើងធ្លាប់ដឹងពីមុនថាបបន្តពីប៉អញ្ចឹងយកមកដាក់ក្នុងទីនេះហើយយកអសតប៉ក្នុងវគ្គទី5មកដាក់ក្នុងទីនេះ គូគ្នាថាប៉ពចេះហេតុអីក៏មិនយកបយកបយកបក៏បានដែរតែដោយសារបនេះវា វាដើមទីគេអញ្ចឹងទៅយល់ថាអាចជាដើមទីរបស់វគ្គ5អញ្ចឹងក៏មិនយកទេអញ្ចឹងហើយបនេះវាកើតមកពីបឬអអញ្ចឹងបនេះបែកចេញជា3ណាជា2ណាជាបផងជាបផងបហ្នឹងអញ្ចឹងទៅរំលែកបហ្នឹងមកដាក់ក្នុងទីនេះជាមួយបទៅជាគូឲ្យបានគម្រប់ជាវគ្គនេះ ហើយបានបបផផមមអញ្ចឹងវា6វាជា6ក្នុងទីនឹងទៅអញ្ចឹងទៅអាចគ្រប់បានទៅ6ណាខុសអំពីក្បួនដែលយើងរៀនរាល់ថ្ងៃនៅខាងដើមតាមច្បាប់ភាសាខ្មែរហ្នឹងតែក៏សូមអភ័យទោសដែរដែលរៀបយ៉ាងហ្នឹងគឺមិនមិនប្រាថ្នាដើម្បីនឹង កែឲ្យខុសឆ្គងក្នុងច្បាប់អសរយើងទេគាត់ថាធ្វើរបៀបនេះក្នុងទីនេះព្រោះប្រាថ្នាដើម្បីឲ្យឆាប់យល់ឆាប់ចេះឆាប់ចេះអាននឹងឯងរហ័សចំណាយពេលខ្លីអញ្ចឹងនៅនៅវគ្គខាងក្រោម នេះគឺយោទេវទី6យោគូនឹងយើរគូនឹងរលគូនឹងលវគូនឹងវសគូនឹងស ហគូនឹងហអគូនឹងអជាគូជាគូតែម្ដងជាងហើយទៅនៅក្នុងការសរុបនេះពួកអមាន22យើងមើលក្រុមជួរនេះ មាន6 6ម្ដង6 6 2ដង12 6 3ដង18នៅសល់4ទៀតបូកទៅ22មានវសហអអញ្ចឹងពួកអយ៉ាងណាពួកអ22ក៏មានយ៉ាងហ្នឹងដែរគឺ3ជួរខាងលើមក6 6បូកនឹងសល់4ទៀតមកវសហអហ អនេះមក22ដូចគ្នាមិនបាក់ទេចឹងសូមឲ្យឲ្យរៀនអានឲ្យចាំស្ទាត់សរសេរឲ្យចាំស្ទាត់អាកសរសេរដូចម្ដេចកសរសេរដូចម្ដេចរហូតមកដល់អអសរសេរដូចម្ដេចមកហើយបាននៅខាងក្រោមនេះ ដើម្បីយកសរុបថា22តួហ្នឹងមានអ្វីដាក់ចិត្តចិត្តគ្នាប៉ុណ្ណឹងទេអត់មានអីទេតួអូក៏22តួខាងនេះអត់និយាយទេខាងនេះគាត់នឹងធ្វើជាឧទាហរណ៍គ្រឿងអាងឲ្យឃើញប៉ុណ្ណោះថាយើងធ្លាប់រៀនមកវាយ៉ាងណាហើយសំដៅបង្ហាត់ក្នុងទីនេះគឺគឺបង្ហាត់តាមក្បួននេះវិញទៅខាងនេះមិននិយាយច្រើនទេ អញ្ចឹងគេហៅថាតួផ្សេងជាអ្នកសុទ្ធអញ្ចឹងគេមើលជាងវាក្នុងទីនេះ គឺសម្បាយកជើងកបែបហើយជាមើលមិនច្បាស់ដែរទុចទុចជាងជាអ្នក ទាំងនៅខាងលើបាញ់មិញនេះគាត់នេះជើងវាណាព្រោះធម្មតាព្យញ្ជនៈវាត្រូវមាន ជើងពីជើងបកកដូចជាពុយពីថាព្យញ្ជនៈអញ្ចឹងពហ្នឹងជើងជើងហ្នឹងហើយក្រោមហើយជើងអញ្ចឹងនេះយើងមើលជើងក ជើងខជើងកជើងខជើងងមកសរសេរអញ្ចឹងមក តាមលំដាប់ចំណាំទៅថាខាងនេះវាមាន5 6វគ្គអញ្ចឹងក្នុងទីនេះក៏មាន6វគ្គដែរអញ្ចឹងជួរណានៅជួរណាអញ្ចឹងជួរហ្នឹងគឺជួរកខពើភឹងចោចោចោចោញោនេះជាជើងហើយជើងញោមាន2បើសិនជាវានៅក្រោមអក្សរដូចជាខចុះខជើងញោខ្ញខ្ញីអីចឹងខ្ញាខ្ញាំអីទៅតែបើសិនជាវានៅ វាសិនវានៅ ក្រោមញើគ្នាវាណាបើសិនជាវានៅក្រោមញោគ្នាវាដូចជាសញ្ញាអញ្ចឹងវាសរសេរញោជើងញោអញ្ចឹងជើងញោមាន ពីររូបនេះតោះមកជើង តជើងថជើងដជើងធជើងណតមកជើងតជើងដជើងដនិងជើងថនោះមានរូបដូចគ្នានេះមានរូបដូចគ្នាតដថតធណមកបផពជើងពវិញចឹងដែរបើសិនជា យើងសរសេរពជើងពនៅ ក្រោមដូចជាយើងសរស្ពានជើងសជើងពនេះបើសិនជាយើងសរសេរដូចជាអឺបល័យណារបៀបជាបល័យដូចជាសពពៈជាងជើងពនេះពជើងពមានរូបចេះ អសជើងអសជើងពឬអ្វីជើងពអីទៀតមានរួមចេះហើយបានជើងយកជើងរជើងលជើងវសហលនេះដូចជាមានជើងទេហើយជើងអមកហើយនៅខាងនេះក៏ដូចគ្នាមិនខុសអីទេជើងងក៏ដូចតែជើងងដែរជើងងយើងឃើញថាអសរដើមវាបន្តអសរដើមវាបន្តនេះ តែចំពោះជាគឺមានរូបដូចគ្នាហើយញនេះក៏បាននិយាយរួចហើយដូចគ្នានៅខាងនេះទាំងអស់ ទេជើងដូចជាជើងសក៏អញ្ចឹងជើងសក៏អញ្ចឹងជើងជើងនេះមិនមិននិយាយច្រើនទេមើលទៅហើយរៀនសរសេរដោយខ្លួនមើលទៅរៀនសរសេរដោយខ្លួនឯងព្រោះអក្សរខាងលើយើងអានរួចហើយអញ្ចឹងយើងចំណាំដោយវគ្គទៅដឹងថាជើងណាជាជើងណា នឹងចំពោះជើងសុតខាងលើតារាងទី1នេះព្យាជាអ្នកតួសុតតារាងទី2នេះជើងសុតហើយទី3នេះទី3នេះគឺកជើងកខជើងខតម្រូតគ្នាឲ្យមើលដូចក្នុងទីនេះ ចជើងចឆជើងឆជើជើងជើឈើជើងឈើនេះដូចជាខជើងញោសរសេរចេះវិញឬថាញោជើងញោសរសេរចេះវិញ សអញ្ចឹងបានតែបើដាក់អញ្ចឹងតែចាំយកទៅប្រកបចឹង plus ទៅចឹងដូចគ្នានេះងជាងញជាញចឹងនេះក៏នៅជាត្រង់បង្ហាញអំពីតួអសរបកប ដោយជាងរបស់ខ្លួនទេហើយនៅក្នុងវគ្គក្រោយនិងវគ្គក្រោយក្រោយយើងរៀនប្រកបតួចេញជាអ្នកផ្សេងមកប្រកបជើងរបស់គេណាដូចជាកអញ្ចឹងប្រកបជើងខអញ្ចឹងទៅប្រកបជើងងយ៉ាងម៉េចយ៉ាងម៉េចជាទូទៅទៅហើយវីដេអូក្រោយនឹងធ្វើអំពីស្រៈតាំងស្រៈបន្តទៀតនេះជា ការបង្ហាញចេញជាអ្នកត្រឹមតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ